បញ្យលអំពីពាក្យថាអរិយសច្ចក្នុងពុទ្ធសាសនា ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹងហើយយកមកបញ្យលណែនាំដល់ពួកសត្វទាំងឡាយជាពិសេសពួកសាវកទាំងឡាយដែល បានសិក្សាប្រតិបត្តិតាមទៅបានសម្រេចជាព្រះអរហន្តផងជាអនាគាមីផងសកតិគាមីផងសោតាបរិផលផងមានចតថ្នាក់គ្រប់បែបយ៉ាងហើយដែលអរិយសច្ចទាំង4ហ្នឹង អរិយៈហ្នឹងគឺថាវាវាប្រប្រៃអស្ចារណាស់សច្ចៈគឺវាពិតណាវាពិតហ្នឹងពិតគ្រប់ពេលវេលាដែលមិនអាចផ្លាស់ប្ដូរបានទេអរិយសច្ចហ្នឹងទោះបីពីប្រមាណម៉ឺនឆ្នាំពាន់ឆ្នាំមុនម៉ឺនឆ្នាំមុនក៏ដោយក៏រឿងរ៉ាវហ្នឹងវាកើតឡើងដូចអញ្ចឹងព្រោះបច្ចុប្បន្នហ្នឹងក៏វាកើតឡើងដូចអញ្ចឹងដែរក្នុងបច្ចុប្បន្នកាលហ្នឹងហើយដល់អនាគតកាលហ្នឹងក៏មានដូចគ្នាអញ្ចឹងមិនប្រែប្រួលទោះបីវិជាសាស្ត្រជឿនរឿនដល់កម្រិតណាក៏ដោយអរិយសច្ចហ្នឹងមិនអាចប្រែប្រួលបានទេបើមិនអញ្ចឹងព្រះពុទ្ធសម្ដែងខុស មិនប្រែប្រួលទេហើយអរិយសច្ចហ្នឹងវាកើតនៅក្នុងចិត្តយើងគ្រប់គ្រប់រូបមិនថាតែមនុស្សទេទេវតាក៏កើតសត្វទេឆានក៏កើតពាក្យថាទុក្ខអរិយសច្ចៈសេចក្តីទុក្ខដែលនៅក្នុងអរិយសច្ចនេះគឺសូល្បីដល់ជនបរទេសបច្ចឹមប្រទេសពួកអឺរ៉ុបទាំងឡាយហ្នឹងទៀតចាំអារាមថាប្រពុតលោកមិនបញ្យល់រឿងណែសុខសบายអីទេយល់តែពីរឿងទុក្ខហ្មង តាមពិតយើងយល់ច្រឡំតើប្រសម្មាសម្ពុទ្ធបញ្យល់អំពីសច្ចៈនៃលោក ដែលត្រូវមានដែលយើងប្រជុំប៉ុន្តែយើងវាមិនដឹងព្រោះអរិយសច្ចទុក្ខសច្ចៈហ្នឹងมันពាក្យថាទុក្ខទុក្ខក្នុងទីនេះมันមានសម្ដៅដល់សេចក្តីទុក្ខដែលកើតឡើងតាមផ្លូវកាយឬក៏ផ្លូវចិត្តនោះទេដែលយើងទទួលសោយបានអារម្មណ៍តាមផ្លូវកាយនិងផ្លូវចិត្តហ្នឹងយើងមានទុក្ខហ្នឹងទុក្ខប៉ុណ្ណឹងมันតាន់បានចប់ទេត្រូវតែបានត្រូវបានមួយចំណែកតូចទេទុក្ខមួយទៀត តែអត្ថន័យព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងនោះទុក្ខទុក្ខបានសេចក្ដីថាវាបែកធ្លាយឧទាហរណ៍ដូចខណ្ឌ5អញ្ចឹងតែយើងមានឧបាទានខណ្ឌទាំង5ហ្នឹងព្រះអង្គថាកើតទុក្ខហេតុម៉េចបានយើងមកចាប់យកច្រឡំមកចាប់យកខណ្ឌទាំង5ហ្នឹងថាជារបស់ខ្លួនមកកើតទុក្ខអញ្ចឹងព្រោះខណ្ឌទាំង5ហ្នឹងជា ធម្មជាតិដែលត្រូវបែកធ្លាយដើម្បីឲ្យឃើញចាប់ច្បាស់ថាធម្មជាតិទាំង5ហ្នឹងវាបែកធ្លាយតើត្រូវធ្វើវិធីណា មានមគ្គណាមគ្គ8អង្គដើម្បីធ្វើវិធីដើម្បីបញ្ចាំង ឆ្លោះមិនចាំងឲ្យឃើញថាខណ្ឌទាំង5ហ្នឹងវាមិនទៀងឃើញតាំងពីគុណនៃខណ្ឌទាំង5និងទោសនៃខណ្ឌទាំង5តើយើងគុណឃើញគុណរបស់វាហើយទីបំផុតឃើញទោសរបស់វាតើតើឃើញទោសរបស់វាបានយើងចិត្តយើងវានឿយណាយបើបើយើងបើយើងមិនមិនឃើញទោសរបស់វាយើងមិននឿយណាយទេអានុបទាណាហើយដូច្នេះទុកខៈទុកខៈបានន័យថាវាបែកធ្លាយបើមិនពំនុសសតទេមិនរកពាក្យអត្ថាធិប្បាយបានទេព្រះសម្មាសម្ពុទ្ធត្រាស់ទៅកាន់ព្រះសារីបុត្រអគ្គសវៈស្ដាំថាសារីបុត្រ វេទនាឯណាមួយវេទនានោះជាទីប្រជុំនៃកងទុកតើវេទនាមានមានអាការៈប្រមាណ3សុខទុកនិងឧបេក្ខាហើយចុះសេចក្តីសុខជាទុកយ៉ាងម៉េចលោកឆ្លើយបានទេបើខណ្ឌទាំង5ជាទុកនោះវេទនាជាទុកនោះសេចក្តីសុខជាទុកយ៉ាងម៉េចសេចក្តីសុខនឹងវាកើតឡើងមួយរយៈក្នុងចិត្តរបស់យើងនឹងទីបំផុតវារលត់បាត់ទៅវិញអានឹងវាវាបែកធ្លាយវារលត់វាកើតហើយវាស្លាប់ទៅវិញសេចក្តីសុខក៏ជាជាទុកមិនមានសេចក្តីសុខជាទុកទេសេចក្តីសុខនឹងដល់ទៅដល់ទីបញ្ចប់វារលត់បាត់អានឹងទុក្ខៈ ហើយដល់សេចក្តីទុកក៏ជាទុកដែរហើយមិនទុកជាទុកលើគ្នាអញ្ចឹងអាសេចក្តីទុកហ្នឹងទីបំផុតវាលត់មានណាទុករហូតតាំងយប់តាំងថ្ងៃជាប់ទេយប់យប់ទីបំផុតទៅវាលត់បាត់ចិត្តចិត្តយើងទៅវិញហ្នឹងហ្នឹងក៏វាលត់ដែរអាហ្នឹងក៏ទុកខៈដែរបើដល់បេខាវិញនោះមិនមានទោសអ្វីសោះព្រះសម្ពុទ្ធត្រាស់ថាតថាគតរួមមិនឃើញទោសរបស់បេខាហ្នឹងទេគ្រាន់តែវាកើតឡើងហើយក្នុងចិត្តទីបំផុតវាលត់បាត់ទៅវិញជាជាធម៌វាមិនទៀងវាលត់បាត់ទៅវិញអាហ្នឹងក៏ជាទុកគ្នា ដូច្នេះទុកក្នុងអរិយសច្ចហ្នឹងមានន័យជ្រាលជ្រៅអញ្ចឹងសូមមកជ្រាបវាទុកអញ្ចឹងហេតុម៉េចបានវាទុកខណ្ឌ5ហ្នឹងហើយដល់និយាយពីរូបរាងកាយវាទុករបៀបណាទៅរូបរាងកាយហ្នឹងកើតឡើងមកហើយវាផិតធំឡើងវាត្រូវអីហេតុម៉េចបានហៅថារូបរូបហ្នឹងគឺជាអ្វីទៅតើយល់ឲ្យច្បាស់ណារូបហ្នឹងគឺមហាភូតៈ4រូបដែលអាស្រ័យមហាភូតៈ4នេះហៅថារូបសួរថាហេតុអ្វី បានហៅថារូប វាព្រោះជាធម្មជាតិត្រូវបែកធ្លាយទីបំផិតហ្នឹងវាត្រូវបែកធ្លាយដល់ស្លាប់ទៅវិញទៅបានហៅថារូបចុះហេតុអ្វីបានវាបែកធ្លាយព្រោះវាត្រូវក្តៅត្រូវត្រជាក់អត់បាយក្រហាយទឹកអាហ្នឹងតែអត់អត់អាហ្នឹងវាវាបែកធ្លាយគណាអាហ្នឹងវាអត់អាហារហ្នឹងក៏បែកធ្លាយដែរធៀបទ្រទ្រង់អត់ធៀបទ្រទ្រង់វាត្រូវបែកធ្លាយវាគុំគ្នាមកហ្នឹងហើយហើយចង់ចង់ដឹងរឿងរូបហេតុម៉េចបានប្រកបដោយមហាពុទ្ធធាតុ4ដីទឹកភ្លើងខ្យល់ហ្នឹង តើលោកមិនបានយល់ច្បាស់ទេរឿងដីទឹកធំខ្យល់មាន ការធ្វើការត្រួតពិនិត្យឬអត់តើប្រសម្បត្តិសម្ពុទ្ធសម្ដែងថារូបដែលប្រកបដោយមហាភូតៈ4ដីទឹកភ្លើងខ្យល់ហ្នឹងលោកយល់ឬអត់ហើយចង់បញ្ជាក់ឲ្យប្រកបទេខ្ញុំនឹងបញ្ជាក់ជូនបន្តិចណានឹងខ្ញុំបញ្ជាក់ជូនបន្តិចប្រសម្ពុទ្ធថាវិញ្ញាណបច្ចយានាមរូបាំងហ្នឹងពេលវិញ្ញាណចុះមកចាប់បដិសន្ធិក្នុងផ្ទៃមេតាក៏បានជាសាច់មួយដុំតូចនៅក្នុងផ្ទៃហ្នឹងក្នុងស្បូនហ្នឹងសាច់មួយដុំតូចហ្នឹងវាមានដុំសាច់ចឹងប្រពុតលោកចាត់ជា បាត់វិធាតគឺធាតដីហ្នឹងបន្ទាប់មកសាច់ហ្នឹងវាដោះឡើងតិចតិចទៅវាមានជាតិលំអិលជាតិណែទឹកលំអិលឈាមអីតិចតួចហ្នឹងប្រពុតលោកចាត់ជាអបោធាតគឺជាតិទឹកដល់តែទីរុកហ្នឹងវាធំដឹងក្តីបន្តិចមកវាមានជាតិកម្ដៅអ៊ុនអ៊ុននៅក្នុងទីរុកហ្នឹងអាហ្នឹងប្រពុតលោកចាត់ជាទេចូលទៀតគឺទៀតភ្លើងរហូតដល់ទីរុកហ្នឹងដោះអវយវៈគ្រប់តាំងពីក្បាលដៃជើងតិចចម្បោកអីដោះគ្រប់អស់មកអី ប្រសូតចេញពីផ្ទៃមេដាមកចាប់ផ្ដើមដកដង្ហើមស៊ឺចូលដង្ហើមស៊ឺចេញអាហ្នឹងជាវាយោធាតគឺធាតធាតខ្យល់ហើយចង់បញ្ជាក់ឲ្យច្បាស់ថាវាពិតឬអត់ទេហ្នឹងឥឡូវមនុស្សដែលមនុស្សម្នាគ្រប់រូបទាំងអស់ដែលឈឺទាំងហក់ទាំងហក់ដកដង្ហើមហឺតហឺតនៅមន្ទីរពេទ្យនោះចិត្តដាច់ខ្យល់ស្លាប់នោះដល់ពេលធាតធាតខ្យល់បបែកធ្លេទៅសួរថាមនុស្សយើងដែលបាត់ទៅវិញធាតអ្វីបាត់មិនគេអ្នកនឹងលេងដកដង្ហើមអីធាតខ្យល់បបែកធ្លេណាបាទដល់ពេលបែកធ្លេបានន័យថា មហាភូតៈ4ដីទឹកភ្លើងខ្យល់លោកធាតុមួយបែកធ្លេឯងកាយនឹងមិនអាចត្រួតត្រង នៅតទៀតបានទេបើបែកហើយទៅហើយវិញ្ញាណវិញ្ញាណហ្នឹងធាតុទី4គុំគ្នាទៅបានកើតជារូបកាយហ្នឹងចំណោមធាតុហ្នឹងបែកគឺទៅបែកទៅបែកឯងវិញ្ញាណអាចមកតាំងនៅបានទេនេះអូចបើសិនជារូបរាងកាយដែលសាក់សពស្លាប់ហ្នឹង2 3ម៉ោង4 5ម៉ោងក្រោយមក តប៉ះរឿងញឹកហើយតិចស្រេបតិចទេលោកសួរលោកអ្នកដែលដែលណែអ្នកបុជាសពហ្នឹងបើស្លាប់ប៉ះតិចអត់ដែលសពស្លាប់ហ្នឹង 2 3ម៉ោង4 5ម៉ោងទៅប៉ះទៅរឹងកញ្ញើហើយតិចស្រីបសួរថាធាតអ្វីបែកធ្លេទៀតហើយធាតភ្លើងបែកហើយនេះទី2ហ្នឹងបន្ទាប់មកបើយើងយកសាក់សពទៅចោលកណ្ដាលវាលស្រែហ្នឹងអស់6ខែមួយឆ្នាំអាសាក់សពហ្នឹងវាហើមបែកធ្លេទៅជាតិខ្ទុះជាតិឈាមអីវហូរចេញពីខ្លួនហ្នឹងទៅជាធាតទឹកវាលេបាត់ទៅផែនដីទ្រទ្រង់ដូច filter ដូចកម្រងផែនដីទ្រង់ឲ្យទៅជាទឹក ដូច្នេះធាតុទឹកបែកឆ្លៃអស់ហើយនៅសល់តែស្បែកក្រចកសក់អីហើយឆ្អឹងនិងសាច់ដុំហ្នឹងអាហ្នឹងជាធាតុរឹងនៅក្នុងរាងកាយយើងវាទៅជាធាតុដីប្រកាន់តែយូរឆាប់ទេបើឆ្អឹងហ្នឹងអាចនៅបានរាប់រយរាប់ពាន់ឆ្នាំប៉ុន្តែបំផុតវាទៅជាធាតុដីអាហ្នឹងលោកយល់ស្របឬអត់ប៉ុន្តែអាហ្នឹងអាហ្នឹងនិយាយពីទុកអាហ្នឹងរូបហើយនិយាយពីសមុទយៈនោះព្រះសម្ពុទ្ធត្រាស់ថាគ្រប់គ្រប់ធម្មជាតិគ្រប់បែបយ៉ាងទាំងអស់សិតតែមានហេតុកើតឡើងណាសមុទយៈបែរតា ហេតុដែលនាំឲ្យកើតឡើងនៅសេចក្តីទុក្ខដូច្នេះគ្រប់ធម្មជាតិទាំងអស់ហ្នឹងវាមានហេតុកើតឡើងអញ្ចឹងរូបរាងកាយយើងដែលកើតឡើងបានហ្នឹងក៏ដោយសារវិញ្ញាណដែរយើងមានអវិជ្ជាហ្នឹងមកជាគ្រឿងបិទបាំងពុទ្ធថាអវិជ្ជានិវរណានាំងសត្តានាំងតណ្ហាសញ្ញោចសញ្ញោចនានាំងសត្វដែលមានអវិជ្ជាជាគ្រឿងបាំងមានតណ្ហាជាគ្រឿងចងទៅមកចាប់យកមโนវិញ្ញាណហ្នឹងថាជារបស់ខ្លួនដោយស្និទ្ធ ដល់ចាប់យកមនុស្សហើយមនុស្សវាមនុស្សស្ញៀមទេវាណតិវានាំទៅណតិហ្នឹងប្រែថាតណ្ហាប៉ុន្តែពុទ្ធលោកមិនប្រើពាក្យថាតណ្ហាប្រែថាណតិវានាំទៅដល់នាំទៅនាំទៅរកអីនាំទៅរកអារម្មណ៍តើអារម្មណ៍របស់វិញ្ញាណហ្នឹងជាអ្វីទៅវិញ្ញាណអបច្ចយានាមរូបបង្ហ្នឹងលោកលោកគួរតែយល់រឿងហ្នឹងអ្វីទៅវិញ្ញាណអបច្ចយានាមរូបបង្ហ្នឹងព្រោះមានវិញ្ញាណជាបច្ច័យជាហេតុទើបមាននាមរូបកើតឡើងនាមនឹងរូបណានាមនឹងរូបហ្នឹងហើយចៅអ្វីទៅនាមនាមនឹងមានវេទនា មានសញ្ញាចេតនាប្រសាទមនសិការៈអាហ្នឹងជាពាក្យចេតនាប្រសាទមនសិការៈជាពាក្យសង្ខារប៉ុន្តែពុទ្ធលោកមិនហៅថាសង្ខារលោកហៅថាចេតនាប្រសាទមនសិការៈបើយកចង់នេះខ្ញុំនឹងបញ្យល់តើពាក្យហ្នឹងវាកើតឡើងយ៉ាងម៉េចហើយដល់អញ្ចឹងឃើញវាបង្កើតឡើងអញ្ចឹងវិញ្ញាណមកមកតាំងឲ្យយល់ថាវិញ្ញាណហ្នឹងវាមកតាំងនៅហ្នឹងដល់ពេលមโนហ្នឹងវាណតិវានាំទៅវានាំទៅរបៀបម៉េចវាទៅរស់ធម្មងហ្នឹងធម្មងហ្នឹងបានសេចក្តីថាអារម្មណ៍ ព្រះពុទ្ធលោកទ្រង់អត្ថាធិប្បាយមួយឃ្លា មួយឃ្លាដើម្បីឲ្យងាយយល់ហេតុម៉េចមកហៅថាអារម្មណ៍ខ្មែរយើងប្រែថាធម្មារម្មណ៍មនោនតប៉ះនឹងធម្មរៀងធម្មរមបានន័យក្នុងសាលាយតនវិភាំងហ្នឹងខ្មែរយើងហៅតែចិត្តប្រែតែចិត្តបានតាមពិតទៅមិនតន់ដល់ថ្នាក់ហៅតែចិត្តទេនៅមនោនៅឡើយមនោតប៉ះនឹងធម្មៀងមនោនតិបណ្ណំទៅនោះវាវារត់តែងតែនាំទៅរូបធម្មៀងហ្នឹងកាលណាបើតប៉ះនឹងធម្មៀងពងទៅបានកើតមនោវិញ្ញាណឬក៏វិញ្ញាណណោះអាហ្នឹង ដល់ប៉ះអាហ្នឹងហើយកើតមโนវិញ្ញាណហើយដល់មโนវិញ្ញាណហ្នឹងកើតឡើងហើយមួយវិនាទីដំបូងហៅថាវិញ្ញាណដល់វិនាទីទី2ហៅថាចិត្តចិត្តនេះប្រសាមពុទ្ធត្រាស់ថាវាសញ្ញោកៈមានសេចក្តីដិតជាប់ក្នុងអារម្មណ៍ដោយអំណាចនៃសេចក្តីត្រេកត្រអាលហើយនឹងលហុបរិវតាំងគុណជាតិរបស់វាអញ្ចឹងផ្លាស់ប្ដូរយ៉ាងលឿនរហ័សណាគឺក្នុងពេលដែលយើងបដូរអារម្មណ៍ម្ដងម្ដងយើងពិចារណាគិតទេ ក្នុងការដែលអង្គុយធ្វើសមាធិប្រសំពុតឲ្យយើងអង្គុយធ្វើសមាធិឲ្យឲ្យមកក្លំចាំមើលខ្យល់ដកហឹមដល់យើងភ្លេចខ្លួនប៉ັບវាដាច់ចេញពីខ្យល់ដកហឹមវាទៅនឹកឃើញរឿងអតីតកាលនោះវាចូលទៅក្នុងសញ្ញាខណ្ឌណាលោកអ៊ុយវាទៅនឹងវាវាទៅនឹងសួរតែវាហោះចេញពីរូបកាយទៅអត់ទេថាវាលត់ចេញពីរូបកាយហើយវាទៅកើតថ្មីសត្វហ្នឹងក៏តែចាប់យកមនុស្សដួងថ្មីមនុស្សហ្នឹងទៅប៉ះនឹងធម្មងកើតជាវិញ្ញាណមនុស្សវិញ្ញាណមនុស្សវិញ្ញាណហ្នឹងវាដិតជាប់ក្នុងអារម្មណ៍ហ្នឹងបន្តទៀតហៅថាចិត្តអាហ្នឹងហេតុម៉េចបានបញ្យល់អញ្ចឹង បុគ្គលកំពុងតែគិតដល់រឿងអ្វីមួយនោះពេលយើងគិតពងព្រមណាសេចក្តីគិតរបស់យើងទៅប៉ះនឹងអារម្មណ៍នោះគិតដល់រឿងអតីតទៅប៉ះនៅក្នុងសញ្ញាខណ្ឌបើគិតចង់តាក់តែងធ្វើអ្វីមួយនៅអនាគតទៅក្នុងសង្ខារខណ្ឌឬក៏ទៅនឹកដល់សុខទុក្ខកើតសេចក្តីសុខទុក្ខវេទនាវេទនាខណ្ឌទៅនេះហើយបើដល់ដល់មកដឹងខ្យល់ដកដង្ហើមវិញជារូបខណ្ឌហេតុអ្វីបើខ្យល់ដកដង្ហើមចេញនឹងដល់ដកដង្ហើមចូលជារូបខណ្ឌមហាភូតរូប4ដែលប្រកបដោយរូបនឹង មានតែទឹកភ្លើងខ្យល់នោះព្រះសម្មាសម្ពុទ្ធត្រាស់ថាមនេតិកុទាំងឡាយតថាគតប្រមេងពោលថាខ្យល់ដកដង្ហើមចូលនិងខ្យល់ដកដង្ហើមចេញនេះជាកាយមួយក្នុងចំណោមនៃកាយទាំងឡាយនេះបញ្ជាក់ហ្នឹងកាយក្នុងកាយហ្នឹងកាយក្នុងកាយព្រោះអានឹងជាកាយមួយដែរនោះហើយលោកឲ្យយកយកចិត្តមកនៅជាប់ក្នុងកាយវាជាការងាយស្រួលដើម្បីយើងធ្វើការខ្លំមើលមើលតើតើខណ្ឌទាំង5នោះវាធ្វើការជាមួយគ្នាយ៉ាងម៉េចតើឡើងអង្គុយខ្លំមើលចង់ដឹងថាវិញ្ញាណហ្នឹងវាវាជារបស់យើងពិតប្រាកដឬអត់ឥឡូវហ្នឹងវិញ្ញាណហ្នឹង ព្រះសម្ពុទ្ធត្រាស់ថាវាមិនវល់វល់ចេញពីធាតុទាំង4បានន័យថារូបធាតុវេទនា ធាតុសញ្ញាធាតុសង្ខារធាតុហ្នឹងអារម្មណ៍ទាំង4ហ្នឹងព្រះសម្ពុទ្ធទ្រង់អត្ថាធិប្បាយយ៉ាងយ៉ាងច្បាស់លាស់ណាស់ម្ដងមួយម្ដងមួយថាមនេតិកុទាំងឡាយវិញ្ញាណដែលទៅចាប់យករូបជាជាទីតាំងនៅក៏ស្ថិតនៅបាន ជាវិញ្ញាណដែលមាន រូបជាអារម្មណ៍មាននន្តិជាទីសេពផ្សំ ក៏ដល់នៅសេចក្តីចម្រើនលូតលាស់បានយ៉ាងល្អប្រសើរវិញ្ញាណដែលទៅចាប់យកវេទនាជាទីឋិតនៅក៏ឋិតនៅបាន ជាវិញ្ញាណដែលមានវេទនាជាអារម្មណ៍មានវេទនាជាទីអាស្រ័យនៅ មាននន្តិជាទីសេពសំក៏ដល់នៅសេចក្តីចម្រើនលូតលាស់បានយ៉ាងល្អប្រសើរវិញ្ញាណដែលទៅចាប់យកសញ្ញាទៅទីឋិតនៅក៏ឋិតនៅបាន ជាវិញ្ញាណដែលមានសញ្ញាជាអារម្មណ៍មានសញ្ញាជាទីឋិតនៅ មាននន្តិជាទីសេពសំក៏ដល់នៅសេចក្តីចម្រើនលូតលាស់បានយ៉ាងល្អប្រសើរ វិញ្ញាណដែលទៅចាប់យកសង្ខារជាទីឋិតនៅក៏ឋិតនៅបាន ជាវិញ្ញាណដែលមាន សង្ខារជាអារម្មណ៍មានសង្ខារជាទីអាស្រ័យនៅ មាននន្តិជាទីសេពផ្សំក៏ដល់នៅសេចក្តីចម្រើនលូតលាស់បានយ៉ាងល្អប្រសើរភិក្ខុទាំងឡាយព្រោះហេតុនោះចតសោវិញ្ញាណអធិវយោទីឋិតនៅរបស់វិញ្ញាណដួល4នោះប្រៀបប្រៀបដូចជាបតវិធាតអញ្ចឹងណាប្រៀបដូចជាបតវិធាតគឺធាតដីរីអនន្តិរាគៈពាក្យបន្តិសូមអធិប្បាយតិចជួនកាលអត់ប្រើខ្មែរយើងសូវប្រើទេ នន្តិសេចក្តីភ្លើតភ្លើនរាគៈសេចក្តីត្រេកត្រអាលពីរនឹងបរួមគ្នាមកពេលពេលពេលមโนតប៉ះនឹងធម្មមាំងព្រមពេញចិត្តត្រេកត្រអាលព្រមបើកើតចិត្តអត់ចិត្តអាហ្នឹងចិត្តចាប់ដើមចាប់ដើមចាប់ហ្នឹងចាប់ដើមពិចារណាហ្នឹងបើគិតចឹងតែតែពេញចិត្តបើថាបើថាអាក្រក់ហ្នឹងវាទៅក្នុងអាក្រក់ហ្នឹងអំពើអកុសលហ្នឹងបើថាល្អទៅក្នុងអំពើកុសលហ្នឹងទៅវាចូលហ្នឹងអាហ្នឹងចាប់ដើមពិចារណាពេលយើងគិតពឹបព្រមវិញ្ញាណចាប់ដើមគ្រប់គ្រងអាការគិតរបស់យើងវាទៅគិតដល់គិតទៅយើងចាប់ដើមអូអានេះអាក្រក់ល្អដឹង ហើយពេញចិត្តឬអត់ពេញចិត្តបើពេញចិត្តត្រូវទៅអាហ្នឹងអាហ្នឹងក៏ចឹងដែរភពពេលដែលពេលដែលមโนតប៉ះនឹងធម្មយ៉ាងពុកកើតជាវិញ្ញាណប្រសាមពុទ្ធទ្រង់បញ្ញាថានឹងសត្វសត្វកើតឡើងក្នុងពេលហ្នឹងពុទ្ធលោកបញ្ញាហ្នឹងតតែកើតវិញ្ញាណឡើងមិនមានសត្វព្រោះវិញ្ញាណទៅមโนតប៉ះនឹងធម្មយ៉ាងឈ្មោះថាមានភពមានទីតាំងនៅប្រសាមពុទ្ធប្រៀបដូចក្របពូជអញ្ចឹងណាក្របពូជវិញ្ញាណប្រៀបដូចក្របពូជធម្មរមទាំងឡាយហ្នឹងប្រៀបដូចជាដីស្រែអញ្ចឹងហើយដល់ក្របពូជវាធ្លាក់មកដីស្រែប៉ុកឈ្មោះថាវាមានទីតាំងនៅហ្នឹង តែពេលក្របពូជនឹងមានទីតាំងនៅមានណានតិរាគៈទៅជាទឹកផ្សំផងនោះវាដុះវាមានដីស្រែហើយវាដុះតែពេលវាដុះឡើងឈ្មោះថាជាតិនេះពេលវាទៅតាំងនៅពុបឈ្មោះថាមានភពមានទីកន្លែងតាំងនៅតែពេលវាដុះឡើងអញ្ចឹងហៅថាជាតិពូជសេដ្ឋជាតិនឹងតែកើតឡើងហើយអ្វីតមទៀមទៀមមកទៀតតមកទៀតជារាមរណៈព្រោះមានជាតិជាបច្ច័យជារាមរណៈរមែងកើតដល់សត្វទាំងឡាយដែលកើតឡើងហើយហ្នឹងអាហ្នឹងអាហ្នឹងវាអញ្ចឹងហើយចិត្តមនោវិញ្ញាណហ្នឹងខ្ញុំចង់ជម្រាបជូនទៀតថា មโนនឹងក្នុងសាលាយតនៈនឹងព្រះអង្គបញ្ជាក់ថាមโนតប៉ះនឹងធម្មំឬធម្មេរមតប៉ះនឹងបានន័យថាអ្វីដែលយើងគិតនឹងប្រសាមពុទ្ធលោកលោកលូដែរតើណាស់ដល់សัพបញ្ញូពុទ្ធលូថាងវាពិបាក នឹងឧបមាឲ្យ សាវកទាំងឡាយបានយល់ណាការឧបមាពិបាកព្រោះវាផ្លាស់ប្ដូរយ៉ាងលឿនរហ័សលហុបរិវត្តតាំងក្នុងមួយនៃភាគលាមួយមួយភាគនៃលានវិនាទីក្នុងមួយភាគលាននៃមួយវិនាទីវាលឿននឹងព្រឹបអញ្ចឹង ចិត្តហ្នឹងប្រសំពុតប្រៀបឧបមាហ្នឹងដល់អញ្ចឹងលោករកឧបមាដូចជាព្រះអង្គថាមានផ្ទះមួយមួយខ្នងដែលមានពង្អួចនៅខាងកើតមានមានជាជាងផ្ទះនៅខាងលិចពេលព្រះអាទិត្យរះឡើងមកពុកពលឺព្រះអាទិត្យចាំងតាមមាត់ពង្អួចខាងកើតទៅប៉ះនឹងជាងផ្ទះខាងលិចសួរថាម្នាក់ភិក្ខុទាំងឡាយរស្មីព្រះអាទិត្យទៅឋិតនៅទីណាភិក្ខុថាបោពុទ្ធព្រះអង្គម្ចាស់ឋិតនៅជាជាងផ្ទះខាងលិចហើយសួរទៀតថាចុះបើជាជាងផ្ទះខាងលិចហ្នឹងអត់មានទេថានឹងទៅឋិតនៅលើផែនដីហើយចុះបើផែនដីអត់មានទៅឋិតនៅលើទឹក ហើយទៅទៅបើទឹកអត់មានទេហើយរស្មី ព្រះទឹកនឹងមិនប្រកបឡើយយ៉ាងណាវិញវិញ្ញាណដែលទៅរកក្នុងអារម្មណ៍ទាំង4ហ្នឹងបើសិនជាគ្មានអារម្មណ៍ទុំវិញ្ញាណហ្នឹងមិនអាចស្ថិតនៅបានទេវាលុតពីព្រោះវាកើតឡើងដោយសារអារម្មណ៍ទាំង4ហ្នឹងមានរូបមានវេទនាមានសញ្ញាសង្ខារហើយនេះអាចសូមបញ្ជាក់ថានេះជា អសាធារណញាណសេចក្តីដឹងហ្នឹងតើតើបានស្ដាប់នៅធម៌ព្រះសម្មាសម្ពុទ្ធបានមានដឹងមិនមានដឹងទូទៅសម្រាប់ពុទ្ធជនទេអារម្មណ៍ដែលវិញ្ញាណទៅតាំងនៅក្នុងធាតុទាំង4ហ្នឹង វាមិនវល់វល់ហួសចេញឲ្យតតាំងម្ដងបានតែអារម្មណ៍តែមួយទេបើតតាំងនៅក្នុងរូបបានន័យថាវាដឹងថារូបទេមិនដឹងទៅសក់ទុកវេទនាអាបីនោះរត់បាត់ហើយតែដល់វាចេញពីរូបទៅនៅអាធាតមួយណាទៅអាបីនោះរត់ទៀតទៅនៅក្នុងធាតនោះវាផ្លាស់ប្ដូរគ្នាហ្នឹងវាផ្លាស់ប្ដូរគ្នាហើយចេញទៅវាទៅចាប់សត្វដែលវាទៅចាប់ហ្នឹងមកវាមានមโนហ្នឹងជាទីស្រឡាញ់ស្នេហាហ្នឹងវាចិត្តទៅចាប់យល់ហេតុម៉េចបានវាទៅចាប់ថាអវិជ្ជាវាមិនដឹងថាហ្នឹងជាធម្មជាតិបែកធ្លេណាបានវាទៅចាប់យល់បើសិនវាដឹងថាហ្នឹងជាជារបស់បែកធ្លេជារបស់ក្តៅដូចយើងកាន់របស់អញ្ចឹងណា ដល់កាន់ទៅបើវាស្រួលសុកនោះវាចេះតែកាន់ជាប់ក្តាប់ជាប់នោះចុះបាទអានឹងជាភ្លើងកាដាប់បាច់ទៅឆេះដៃព្រាកបោះព្រុសចូលព្រឹបឃើញណាអានឹងតើតែឃើញទោសហើយដល់និរោធៈនោះនិរោធៈសច្ចៈនោះវារលត់អានឹងកើតរលត់ដែលខ្ញុំនិយាយមិញហ្នឹងគេណាតើធ្វើសមាធិទៅយើងចង់ចង់បញ្ជាក់ឲ្យច្បាស់ថានិរោធៈគឺសេចក្តីរលត់រលត់ហ្នឹងវារលត់នៃរូបនៃវេទនានៃសញ្ញានៃសង្ខារនៃវិញ្ញាណហ្នឹងឯងរលត់ហ្នឹងវាកើតហើយវាលត់រលត់កើតហ្នឹង តែយើងធ្វើសមាធិយកខ្យល់ដកដង្ហើមមកឲ្យវិញ្ញាណមកមកឬចិត្តយើងមកមកមកមកខ្លំចាំមើលខ្យល់ដកដង្ហើមវាមិនស្ដាប់យើងមកស្ទុះទៅគិតទៅរឿងអតីតកាលហ្នឹងហើយទៅគិតហ្នឹងដូចនេះខ្ញុំប្រសាពុទ្ធថាលោកថាមិនមានវាហោះហើរទៅទេវាលុតពេញទៅនេះវាស្ដាប់ពីនេះវាទៅកើតនោះហើយបើយើងដឹងខ្លួនតនហ្នឹងមានសតិដឹងខ្លួនតនតេញយកមកវិញរូបវិញមកខ្យល់ដកដង្ហើមវិញបានន័យថាវាលុតពីសញ្ញាត្រឡប់មកកើតក្នុងរូបវិញក៏វាលុតពីនោះវាមកកើតថ្មីកើតថ្មីហ្នឹងក្នុង process ក្នុងដំណើរក្បួនការរបស់វាហ្នឹង វាមកចាប់យកមโนមโนតប៉ះនឹងធម្មអញ្ចឹងដូចពលឺព្រះអាទិត្យទៅចាំងប៉ះអ្នកស្មីអញ្ចឹងអាហ្នឹងវាតប៉ះពឹបភ្លាមវាកើតមโนវិញ្ញាណឬក៏វិញ្ញាណ1នាទីដំបូង1នាទីទី2គឺចិត្តវាដិតជាប់ក្នុងអារម្មណ៍កំពុងតែគិតពេញចិត្តហ្នឹងពេញចិត្តឬអត់អញកំពុងគិតកំពុងនឹកឃើញហ្នឹងសบายឬអត់បើសบายនៅភ្លើតភ្លើនជាមួយនឹងអារម្មណ៍ហ្នឹងអាហ្នឹងជាតិបង្កើតឡើងហូបពេលជាតិបង្កើតឡើងអញ្ចឹងហើយដល់ដល់ណែពាក្យថានិរោធៈនិរោធៈហ្នឹងក៏ពុទ្ធសំដែងហ្នឹងមានអត្ថន័យពីរដែរ និរោធៈទី1គឺការកើតរលត់ការរលត់នៃរូបវេទនាសញ្ញាសង្ខារនិងវិញ្ញាណដល់និរោធទី2ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងនៅក្នុងអរិយសច្ចហ្នឹងដែលអ្នកបកប្រែ ថាអរិយសច្ចហ្នឹងពិសេសពិសេសយ៉ាងម៉េចធម្មតាប្រពុតលោករៀងធរហ្នឹងវាតាមលំដាប់លំដោយមានទុក្ខសច្ចៈសមុទយសច្ចៈនិរោធសច្ចៈមគ្គសច្ចៈហើយដល់សម្ដែងចឹងទៅព្រះអង្គទ្រង់សម្ដែងថាព្រះអង្គសម្ដែងពីនិរោធហ្នឹងមកនៅខាងក្រោយ ហើយមគ្គសច្ចៈមកកណ្ដាលវិញព្រះអង្គត្រាស់ថាអ្វីដែលគួរកំណត់ដឹងឧបាទានខណ្ឌ5ការមកចាប់យកខណ្ឌ5ថាជារបស់ខ្លួនត្រូវតែកំណត់ដឹងនៅនេះច្បាស់ណាអ្វីដែលយើងគួរលះលះចូលតណ្ហា ឬក៏ហេតុកើតឡើងនៃតណ្ហាសមុទយៈណាហេតុដែលនាំឲ្យកើតឡើងនៅទុកអ្វីដែលគួរសម្រើនឲ្យបានច្រើនសមថវិបស្សនា ណោកនេះលោកប្រើពាក្យហ្នឹងមិនប្រើថានិរោធទេទី3ហ្នឹងណាលោកប្រើពាក្យសមថវិបស្សនាពាក្យហ្នឹងយកមកជំនួសពាក្យថានិរោធៈដូច្នេះសមថវិបស្សនាហ្នឹងយើងអាចថាជាពាក្យជំនួសអរិយមគ្គទាំង8អង្គហ្នឹងមិនមានសមថវិបស្សនាហ្នឹងមិនមាននេះទេគឺដល់តែអញ្ចឹងទៅព្រះអង្គថាអ្វីដែលគួរចម្រើនឲ្យបានច្រើនចម្រើនឲ្យបានបរិបូរសមថវិបស្សនាអ្វីដែលត្រូវធ្វើឲ្យបានជាក់ច្បាស់និរោធៈ អ្នកនិរោធៈក្នុងទីនេះមានន័យថា ការរលត់ត្រជាក់នៅឆន្ទៈរាគៈនន្តិតណ្ហាចេញពីឧបាទានខណ្ឌទាំង5ហើយរលត់នៅឧបាទានខណ្ឌទាំង5ចេញហើយដល់ព្រះនិព្វានហើយពីព្រោះចម្រើនសមថវិបស្សនាបានបរិបូរហើយនិព្វានកើតឡើងហើយអង្គបើចម្រើនសមថៈហើយវិបស្សនាបញ្ញាឃើញហើយឃើញច្បាស់នៅគុណនៃរូបនៃវេទនានៃសញ្ញាសង្ខារវិញ្ញាណឃើញច្បាស់នៅទោសនៃវេទនាសញ្ញាសង្ខារវិញ្ញាណឃើញទោសហើយបានមានសេចក្តីនឿយណាយសេចក្តីនឿយណាយឯងកើតអីកើតវិរិយកៈធននោះ អាធម៌ដែលដែលដែលត្រេកតាអានឹងវាលេងចង់ហ្នឹងប្រចាប្រចាប្រចារាកៈហើយដល់ប្រចារាកៈហើយអាស្រ័យនិរោធៈហ្នឹងវាកើតទៅវាលត់ហ្នឹងនិរោធៈពេលវិញ្ញាណដែលកំពុងចាប់យកអារម្មណ៍ណាមួយហ្នឹងឥឡូវខ្ញុំឧទាហរណ៍សិនតែយើងចង់បញ្ជាក់មើលទៅវាមានពិតអត់វិញ្ញាណប្រពុតលោកថាដួងមួយកើតឡើងដួងមួយលត់ទៅទាំងយប់ទាំងថ្ងៃអញ្ញទេវៈឧបច្ចតិអញ្ញនិរោចតិអញ្ញទេវៈបែរថាតតីកើតអញ្ញនិរោចតិតតីរលត់ដួងមួយនេះកើត ដួងមួយរលត់បានសេចក្តីថាដួងផ្សេងគ្នាមិនមានកើតវិញ្ញាណមួយនឹងឲ្យទៅកើតវិញ្ញាណផ្សេងវិញ្ញាណទៅដូចគ្នាទេវាផ្សេងគ្នាហេតុម៉េចដូច្នេះបើសិនជាផ្សេងគ្នាមុខចំណោទៅតែមានទេមិននឹងមួយទៅចាប់បានមួយទៀតបើវាលឿនពេកតែយើងជាបុទុជនយើងមិនដឹងនឹងមើលមិនឃើញតបសម្ពុទ្ធបានលោកឃើញលោកបញ្យល់ពីអរិយសច្ចហ្នឹងហើយដល់លោកឃើញហ្នឹងលោកឃើញទោសដូច្នេះការដែលដែលវាតគ្នាអញ្ចឹងវាមានវាមានវាមានមុខតំណណាពីព្រោះដួងផ្សេងគ្នានោះចាប់ដួងមួយទៅពេលវាលត់ពឹបទៅចាប់ដួងមួយទៀតវាមានមុខតំណណា ឥឡូវឧទាហរណ៍យើងផុសយើងយើងផ្អាកផ្អាកអាមុខសិនផ្អាកអាដែលដែលចលនារបស់វាហ្នឹងពេលវាលត់ពឹបមកឥឡូវយើងសាកផ្អាកមើលពេលលត់ចេញពីរូបកាយពឹបហ្នឹងចលអត់ទេពេលលត់ពឹបហ្នឹងឥឡូវយើងផ្អាកដំណើរផ្សេងមិននៅកណ្ដាលពាំងហ្នឹងវាមិនតាន់ទៅចាប់យកអារម្មណ៍មួយទៀតទេណាមិនតាន់ទៅចាប់យកមនោដួងថ្មីដើម្បីកើតជាមនោវិញ្ញាណឬក៏ចិត្តទេហើយដល់អញ្ចឹងទៅយើងផ្អាកនោះវានៅកណ្ដាលពាំងសាលាហេងអាហ្នឹងអាហ្នឹងអាហ្នឹងគ្មានស្អីកើតទេប្រសាមពុតប្រាស់ថាខណៈណា ដែលមិនមាននាមនឹងរូបមិនមានវិញ្ញាណអេសេវន្តោទុកស័កនោះហើយជាទីបំផុតនៃទុកវិមុតកើតឡើងរាល់ពេលបើយើងជាបុទុជនយើងមើលមិនឃើញយើងទៅចាប់យកវិញ្ញាណដួងថ្មីមនុស្សដួងថ្មីដើម្បីឲ្យកើតជាវិញ្ញាណកើតជាចិត្តកើតជាភពកើតជាជាតិអាហ្នឹងអាហ្នឹងអាហ្នឹងអរិយសច្ចណាសមុទយៈហ្នឹងនិរោធៈអញ្ចឹងហើយដល់មគ្គៈហ្នឹងមគ្គៈហ្នឹងគឺអរិយមគ្គហ្នឹងថាថាផ្លូវដល់ប្រសើរដំណាប់ធ្វើដំណើរទៅរកសេចក្តីសុខ សុកផ្សេងសានគឺសុកអត់អត់មានទុកទៀតទេដើម្បីកម្ចាត់បងនៅទុកឬកម្ចាត់បងនៅកម្មឬកម្ចាត់បងនៅនៅនៅកម្មពីវិរិយផ្សេងផ្សេងហ្នឹងអរិយមគ្គហ្នឹងកម្ចាត់ចឹងដែលប្រសំពុទ្ធថាអរិយោអធង្គិកោមគ្គោកម្មនិរោធគមនេះបដិបទាអរិយសច្ចចឹងអរិយសច្ចទាំងទាំង8អង្គហ្នឹងគឺជាផ្លូវប្រតិបត្តិដើម្បីផ្ដាច់នៅកម្ម បើសិនជាគ្មានរយមៈហ្នឹងមិនអាចផ្ដាំផ្ដាច់កម្មបានទេគឺតំបន់ស្រន់សូមឲ្យខ្ញុំផ្ដាច់កម្មពីអីអុយនេះនោះផ្ដាច់មិនបានទេដល់រយមៈយកទៅប្រតិបត្តិព្រោះរយមៈហ្នឹងបំប្រួយឲ្យខ្លីទៅសល់3មានសិលសមាធិបញ្ញានៅក្នុងអរិយមគ្គទាំង8អង្គហ្នឹងសមាទិដ្ឋិសេចក្តីយល់ឃើញត្រូវហេតុដូចម្ដេចបានហៅថាសេចក្តីយល់ឃើញត្រូវសេចក្តីយល់ឃើញដឹងថានេះគឺទុកនេះហេតុនាំឲ្យកើតទុកនេះគឺសេចក្តីរលត់នៅទុកនេះជាផ្លូវប្រតិបត្តិដើម្បីរលត់នៅទុកហ្នឹងអាហ្នឹងសេចក្តីយល់ឃើញត្រូវយល់អញ្ចឹងមិនមែនយល់យល់ខុសទេណា មានមិឆាតតិទេពុទ្ធសមាសង្កបៈហេតុម៉េចបានហៅថាសេចក្តីត្រេះរិះត្រូវត្រេះរិះនឹងការគិតពិចារណានឹងឲ្យគិតចិញ្ចាកាមចិញ្ចាព្យាបាទចិញ្ចាបៀតបៀនអានឹងតលតែសិល5ទៀតអើហ្នឹងចិញ្ចាកាមព្យាបាទបៀតបៀនណាហ្នឹងតើតែធ្វើសមាធិបានបឋមឈានអកុសលធម៌ប្រះស្ចាក់ហើយវាចិញ្ចាបាត់ហើយណាវាមានមានអីកំចាត់បងដង អកុសលធម៌3ហ្នឹងចេញហើយអស់ហើយកម្មព្យាបាទបៀតបៀនហ្នឹងអស់លីងហើយ នៅតែវិតកវិចារៈបៃតិនិងសុខនិងឯកកតាចិត្តឬក៏អាស្រ័យនៃវិវេកវិវេកនេះគឺចិត្តអារម្មណ៍នៅតែមួយហ្នឹងអាហ្នឹងអាហ្នឹងបឋមឈានអាហ្នឹងអញ្ចឹងដែរឲ្យឲ្យបានអញ្ចឹងទៅដើម្បីឲ្យចិត្តហ្នឹងវាស្ងប់លេងខឹងលេងជាបាតលេងណាហើយណាអាហ្នឹងមគ្គហើយដល់សមាវាចាសម្ដីត្រឹមត្រូវហ្នឹងព្រះអង្គសម្ដៅដល់អីទី1មិនពោលពាក្យកុហកទី2មិនពោលពាក្យញុះញង់បំបែកកំបាក់អ្នកដទៃ ទី3មិនពោលពាក្យប្រូចក្រៀតជេរប្រតិចដាសាទី4មិនពោលពាក្យរលរៀលអត់ប្រយោជន៍និងហៅថាសមាវាចាកិរិយាពោលពាក្យត្រឹមត្រូវហើយសមាកម្មន្តៈការងារត្រឹមត្រូវយ៉ាងម៉េចប្រសាពុទ្ធយកតែ3ទេมันសម្រាប់សត្វមានជីវិតมันធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លងគឺសម្រាប់សត្វទី2มันយកលួចប្លន់ទ្រព្យសម្បត្តិរបស់អ្នកដទៃដែលគេមិនបានឲ្យឲ្យដោយកាយឬដោយវិចាជារួមដល់សាល5គណៈអត់តែ3ទេបងអង្គពុទ្ធយកតែ3ទេហើយទី3 មិនប្រព្រឹត្តបំពាននៅប្រពន្ធកូនរបស់គេហៅថាកាមេហ្នឹងហ្នឹងព្រះអង្គយកទៅ3ហ្នឹងហៅថាសមាកម្មន្តៈនៅការងារត្រឹមត្រូវហើយដល់សមាជីវៈហ្នឹងព្រះអង្គ9ខ្លីទៅតាមពិតទៅខ្មែរយើងមានបកប្រែថែម5ទៀតសមាជីវៈហ្នឹងកិរិយាចិញ្ចឹមជីវិតត្រូវយ៉ាងដូចម្ដេចចិញ្ចឹមជីវិតដោយកិរិយារកស៊ីដល់ត្រឹមត្រូវមិនទេប្រវាញ់មិនសម្លាប់មនុស្សមិនលុកដូរមនុស្សមិនលុកដូរអាវុធសពាវុធអីជាដើមហ្នឹងគ្រឿងញៀនអីជាដើមគ្រឿងពុះពុលអីជាដើមហ្នឹងអាហ្នឹងហើយ រកស៊ីដោយកិរិយាចិញ្ចឹមជីវិតដល់ត្រឹមត្រូវអានឹងឈ្មោះថាសមាអាជីវៈសមាអាជីវៈកិរិយាចិញ្ចឹមជីវិតត្រូវហើយដល់សមាសមាសតិអសមាវិយមៈសមាវិយមៈសេចក្តីព្យាយាមត្រូវព្យាយាមយ៉ាងម៉េចដើម្បីព្យាយាមត្រឹមត្រូវព្យាយាមដើម្បីការពារនៅអកុសលធម៌ទាំងឡាយកុំឲ្យកើតឡើងក្នុងចិត្តបានគឺថាព្យាយាមការពារថ្នមចិត្តរក្សាចិត្តតាំងចិត្តទុកតម្កល់ចិត្តដើម្បីការពារនៅអកុសលធម៌ទាំងឡាយកុំឲ្យកើតឡើងក្នុងចិត្តឲ្យបាន2 ព្យាយាមតម្កល់ចិត្តរក្សាចិត្តធ្នមចិត្តដើម្បីលះបង់ចោលនៅអកុសលទាំងធម៌ទាំងឡាយដែលកើតឡើងក្នុងចិត្តនេះគឺលះបង់ឲ្យបានយ៉ាងលឿនរហ័សទី3ព្យាយាមធ្វើយ៉ាងម៉េចឲ្យកុសលធម៌នឹងកើតឡើងក្នុងចិត្តឲ្យបានដែលមិនតាន់កើតឡើងធ្វើឲ្យកើតឡើងក្នុងចិត្តយើងមានកុសលធម៌កើតឡើងក្នុងចិត្តហើយ14ព្យាយាមយ៉ាងម៉េចព្យាយាមរក្សាកុសលធម៌ដែលកើតឡើងក្នុងចិត្តនោះឲ្យបានបរិបូរឲ្យបានត្រឹមត្រូវ ពេញលេញយ៉ាងស្រេចបាច់អានេះហៅថាសមាវិយមៈសេចក្តីជាមត្រូវហើយដល់សមាសតិហ្នឹងសេចក្តីរលឹកត្រូវរលឹករបៀបម៉េចរលឹកនៅក្នុងសតិប្រឋានទាំង4ហ្នឹងកាយានុបស្សនាសតិប្រឋាននោះសេចក្តីរលឹកមានចិត្តមានសេចក្តីរលឹកជាប្រកដីពិចារណាឃើញនៅកាយក្នុង កាយជាប្រចាំមានមានសម្បជញ្ញៈមានសតិនាំសេចក្តីពេញចិត្តនិងសេចក្តីមិនពេញចិត្តក្នុងលោកចាក់ចូលបានហើយដល់វេទនានុបស្សនាសតិប្បដ្ឋានមានការពិចារណាជាប្រកដី ឃើញវេទនាក្នុងវេទនាទាំងឡាយនៅ ជាប្រចាំមានសម្បជញ្ញៈមានសតិនាំសេចក្តីពេញចិត្តនិងសេចក្តីមិនពេញចិត្តក្នុងលោកចាក់ចោលបានហើយដល់មួយទៀតចត្តានុបស្សនាសតិប្បដ្ឋានជាអ្នកមានប្រកដីពិចារណាឃើញចិត្តក្នុងចិត្តនៅជាប្រចាំមានសម្បជមានសម្បជញ្ញៈមានសតិនាំសេចក្តីពេញចិត្តនិងសេចក្តីមិនពេញចិត្តក្នុងលោកចាក់ចោលបានហើយដល់ធម្មានុបស្សនាសតិប្បដ្ឋាននោះជាអ្នកឃើញធម៌ ក្នុងធម៌ទាំងឡាយនៅជាប្រចាំមានសេចក្តីព្យាយាមដុតនៅកិលេសមានសម្បជញ្ញៈមានសតិនាំសេចក្តីពេញចិត្តនិងសេចក្តីមិនពេញចិត្តក្នុងលោកចាក់ចោលបានឃើញទេអាហ្នឹងសិទ្ធសមាសតិរលឹកត្រូវសតិរលឹកត្រឹមត្រូវនឹងឲ្យសតិមកក្លំចាំហ្នឹងឲ្យមើលឃើញហើយដល់សមាសមាវាយាមអសមាសមាធិសមាសមាធិហ្នឹងបានសេចក្តីថាការសមាធិតម្កល់នៅក្នុងឈានទាំង4ឈានទី1លះនៅអកុសលគឺ កម្មជាបាតបៀតបៀនហ្នឹងមានបៃមាន វិតកវិចារបៃតេនិងសុខដែលអាស្រ័យវិវេកហើយអាស្រ័យនៅឈានទី2លះវិតកវិចារៈបាត់ទៀតហ្នឹងនេះអកុសលនោះលះហើយ វិតកវិចារៈដែលហើយនៅតែបៃតេបៃតេសុខៈនិងឯកកតាចិត្តហ្នឹងឈានទី3លះចោលលះចោលបៃតេហើយនៅតែសុខទេដែលអាស្រ័យនៅនឹង ហើយអីកកតាចិត្តហ្នឹងវានៅក្នុងឈានទី3ហើយដល់ឈានទី4លះលះចូលអស់ហើយសុកទុកអីហ្នឹងលះចូលទុកសុកអីលះចូលបេតិអីហ្នឹងលះចូលអស់ហើយនៅតែអវេខានៅអវេខាដែលមានសតិបរិសុទ្ធអាស្រ័យនៅនេះចាត់ទុតឈានហើយលោកធ្វើសមាធិដើម្បីលះអស់ហ្នឹងចេញដើម្បីបានដល់ឈានមួយមួយហ្នឹងគឺតើធ្វើអញ្ចឹងព្រោះការដែលឈានហ្នឹងមិនតាន់បានថាជាអរិយបុគ្គលនៅឡើយទេតើតអ្នកទៅឃើញនៅអរិយសច្ចហ្នឹងឃើញយ៉ាងម៉េចដូចខ្ញុំជម្រាបមិញហ្នឹងអង្គុយសង្ងំឈឹង សង្កេតមើលចិត្តរបស់យើងនៅក្នុងខ្លោមើលចិត្តរបស់យើងនៅខ្យល់ដកដង្ហើមហ្នឹងមកស្ទុះចិត្តយើងលុតពឹបទៅការដែលលុតចេញទៅនិរោធៈពេលទៅចាប់យកអារម្មណ៍ថ្មីហ្នឹងសមុទយៈវាកើតហ្នឹងហើយតែពេលដឹងខ្លួនតនវារលត់ចេញពីនឹងមកមានសតិរលត់ចេញពីនឹងផ្ដាច់ចេញពឹបអាការគិតការពិចារណាផ្ដាច់ចេញពឹបឲ្យបណ្ដៅមកខ្យល់ដកហើមវិញវាកើតនិរោធៈនៅកន្លែងនោះឃើញនិរោធៈកើតសមុទយៈកើតក្នុងកាយរបស់យើងក្នុងរូបក្នុងខ្យល់នោះឃើញទេ ហើយដល់ឃើញអញ្ចឹងហេតុម៉េចបានឃើញឃើញការកើតរលត់នឹងវាសំខាន់ណាស់បានបានទៅជាអរិយបុគ្គលថ្នាក់សតាបានសកតិគាមីអនាគាមីអរហត្តផលអីបើតែឃើញអញ្ចឹងបានដឹងថាអអាខណ្ឌទាំង5ហ្នឹងវាមិនទៀងទេវាកើតហើយវារលត់វាកើតហើយរលត់ឥឡូវសម្លឹងមើលរូបកាយវិញវាកើតមកធំដឹងក្តីរហូតដល់20ឆ្នាំ30ឆ្នាំ40ឆ្នាំ50ឆ្នាំដល់100ឆ្នាំ100ផ្លាយឆ្នាំបើអាយុវែងគាត់ទីបំផុតវាទៅ បែកធ្លាយរលត់ទៅ លោកកហ្នឹងវាបែកគ្នាលោកស្លងស្លាប់ទៅបាត់ហើយជាសន្និសន្និមត់ប៉ុណ្ណោះជាឈ្មោះហ្នឹងវាលុតបាត់ទៅហើយចឹងបានចដូនចតាយើងស្លាប់បាត់តាំងពីណាមកយើងអត់ឃើញជាសម្មតិការសន្និមត់ប៉ុណ្ណោះឥឡូវសម្លឹងមើលអាហ្នឹងរូបហើយចុះនៅនៅនាម3ទៀត4ទៀតមានវេទនាមានសញ្ញាមានសង្ខារនិងវិញ្ញាណនោះនាមធម៌នោះក៏បង្កើតលត់ទៅកាលណាវិញ្ញាណទៅដឹងនឹងបានវិញ្ញាណទៅតាំងនៅបានវាដឹងឡើងព្រឹបហ្នឹងតោះតែយើងស្គាល់បញ្ញខណ្ឌចិត្តតួណាហើយដល់វាទៅហ្នឹងវាពេលវាទៅទុំប៉ុកហ្នឹងដូចភ្លើងទៅប៉ះនឹងឆាកប៉ះពឹបដឹងព្រឹបព្រម អាហ្នឹងប្រពុតលោកហៅថាសម្ភាសៈការពលត្រូវការពលត្រូវរវាងនៃមโนនិងធម្មំធម្មំគឺជាអារម្មណ៍ដែលប៉ះគ្នាប៉ះបង្កើតជាវិញ្ញាណហើយដល់វិញ្ញាណហ្នឹងវាវាដិតជាប់ក្នុងអារម្មណ៍បន្តទៅទៀតវិនាទីដំបូងវិនាទីទី2ដិតជាប់ក្នុងអារម្មណ៍ហៅថាចិត្តវិណោវិញ្ញាណនឹងបង្កើតអញ្ចឹងហើយជាធម្មជាតិតែមួយទេប្រសាមទីយើងអូមโนផ្សេងវិញ្ញាណផ្សេងចិត្តផ្សេងខ្ញុំសូមអានណែកថាណែប្រសាមាសំពុទ្ធប្រសូតមួយដែលព្រះអង្គសម្ដែងថាអិធៈភិកវេ ចិត្តតាំងអិតិបិមโนអិតិបិវិញ្ញាណអិតិបិតាំងរតយាចៈទីវសច្ចៈអញ្ញទេវៈឧបច្ចនិអញ្ញនិរុច្ចតិមនេតិកុទាំងឡាយធម្មជាតិដែលហៅថា ចិត្តផងមโนផងវិញ្ញាណផងនោះដួងមួយកើតឡើងដួងមួយរលត់ទៅទាំងយប់ទាំងថ្ងៃណាវាកើតទៅរលត់ចឹងប្រពុតលោកលោកមានចិត្តដូចយើងហ្នឹងលោកធ្វើសមាធិលោកមើលឃើញដល់លោកមើលឃើញលោកពិចារណាមើលបញ្ញត្តិឡើងដើម្បីឲ្យយើងរាល់គ្នារៀនសូត្រហើយដល់យើងមើលឃើញដឹងថាអូរូបក៏មិនទៀងដែរទីផិតវាបែកធ្លាយរលត់ តែជានាមធរនោះកាត់លុតកាត់លុតភ្លឹបភ្លេតភ្លឹបភ្លេតនោះវាលឿនដល់ឡើងឡើងយើងមើលមិនឃើញតែយើងដឹងហើយដឹងថាអត់ហ្នឹងតួមិនបងយើងដឹងថាអូសេចក្តីគិតយ៉ាងល្អសេចក្តីនឹកដល់ល្អអានឹងជាគុណរបស់រូបគុណរបស់វេទនាគុណរបស់សញ្ញាគុណរបស់សង្ខារគុណរបស់វិញ្ញាណវិញ្ញាណកំពុងសบายរីករាយក្នុងអារម្មណ៍ហ្នឹងជាគុណហើយដល់ពេលវាបែកធ្លាយអានឹងទោសឃើញទោសដល់ដល់ឃើញទោសបានកើតអានឿយណាយកើតអាអានិព្វទាហ្នឹងនឿយណាយហើយដល់ឃើញ ហ្នឹងឯកិញនៅណាហ្នឹងហើយបើកើតវិរិយៈហ្នឹងឯកើតកើតហ្នឹងឯងកើតឡើងមកពីឃើញមកឃើញសភាវៈពិតដែលដែលធ្វើសមាធិនោះវាឃើញវាកើតហើយវាលុតកើតលុតបានទាំងថាអូខណ្ឌទាំង5មិនទៀងទេ មានសភាវៈមិនទៀងសភាវៈជាទុកអសភាវៈហ្នឹងកើតឡើងហើយប្រែប្រួលទីបំផិតជាអនត្តាពាក្យថាអនត្តាក្នុងនេះអនត្តាហ្នឹងវាកើតមកពីទុកខាំងអនត្តានឹងសភាវៈធរណាកើតឡើងហើយតាំងនៅមួយរយៈទីបំផិតលុតបាត់វិញ ទៅបានហៅថាអនត្តាមិនមែនប្រែថាមិនមែនជារបស់ខ្លួនប៉ុណ្ណឹងទេ អឺវាកើតមកពីអីកើតមកពីទុកខាំងហើយចិត្តទុកខាំងនឹងយ៉ាងម៉េចថាវារលត់មកវាមិនទៀងមកធម៌វាកើតមកពីហេតុទុកខាំងវាកើតមកពីអនិច្ចំអនិច្ចំគឺវាមិនទៀងណាឥឡូវឧទាហរណ៍ដំតកដែលយើងមានបញ្ញាធម្មតាយើងអាចសម្ដែងឃើញណា ដុំតកកម្ដុំដាក់កដាលវានឹងវាលេខតិចម្ដងតិចបងយើងអាចព្យាករទឹកដុំតកថាអានឹងទីផិតវាលេខអស់លត់បាត់ដល់ពេលឃើញវាតោអោបឡៅតូចតោតូចហ្នឹងតូចតោតូចតោយើងមើលឃើញនៅភ្នែកហើយដល់ដល់រូបរាងកាយនឹងវាមកថយយើងវាមិនតាន់មានប្រាជ្ញាធ្វើសមាធិយើងមើលមិនឃើញទេឃើញទេប៉ុន្តែវាតោជារៀងរាល់វិនាទីហ្នឹងវាតោអានឹងវាវារត់តោអញ្ចឹងដល់យើងយល់អញ្ចឹងដើម្បីឲ្យយល់ណាអានឹងនាមធម៌វាកាត់លត់អញ្ចឹងដល់កើតលត់ហ្នឹងកើតអាធរនៅណាយកើតតាំងវិរិយកៈការណែស្បើយនៅសេចក្តីពេញចិត្តត្រេកត្អាលហ្នឹងទីបំផិតទៅនិរោធៈវាលត់ក៏លះបង់ចោល ហើយអាហ្នឹងអាហ្នឹងខ្ញុំខ្ញុំកណាសូមបំពេញទៅទៀតថាណែអរិយមគ្គទាំង8អង្គហ្នឹងសមាទិដ្ឋិសមាសង្កបៈពីរអង្គដំបូងព្រះសម្ពុទ្ធចាត់ចូលជា សង្គ្រោះចូលជាបញ្ញាណាហើយដល់សមាវាចាសមាកមន្តៈសមាជីវៈ3អង្គកដាលហ្នឹងព្រះសម្ពុទ្ធសង្គ្រោះចូលជាសិលណាហើយដល់សមាវាយាមៈសមាសតិសមាសមាធិខាងចុងក្រោយចូលជាសមាធិចូលជាសមាធិហើយបំប្រួយឲ្យខ្លីនៅសាល2ដូចខ្ញុំបានបញ្ជាក់មិញនោះសមថវិបស្សនាហ្នឹងក៏ក៏ក៏ជា អរិយមគ្គដែរជាផ្លូវប្រតិបត្តិដើម្បីកម្ចាត់បងនៅទុកហើយដើម្បីកម្ចាត់បងនៅទុកហើយអ្វីដែលព្រះសម្មាសម្ពុទ្ធចង់ដឹងទីបំផុតនោះសួរថាអ្វីចង់រស់ហេតុដែលកើតឡើងនោះសួរអ្វីដែលព្រះអង្គចង់ដឹងហេតុដែលកើតឡើងនោះមរណៈគឺសេចក្តីស្លាប់នឹងឯងដែលព្រះសម្មាសម្ពុទ្ធស្វែងរកមិនចង់បុណ្យអសង្ខ័យកម្រាញ់ប្រសិនកម្មដើម្បីកម្ចាត់បងនៅសេចក្តីស្លាប់នឹងចេញទីបំផុតព្រះអង្គរកឃើញក្នុងបច្ចុប្បន្នជាតិនេះត្រាស់ដឹងកម្ចាត់បងនៅសេចក្តីស្លាប់អុយស្លាប់នឹងរស់ហេតុឃើញថា ហើយចាស្នាប់វាកើតមកពីអ្វីថាមកពីជាតិអាជាតិនោះវាកើតផ្លិចផ្លោឡើងមកវាមិននៅស្ងៀមទេវាតែប្រែប្រួលទីបំផុតវាស្លាប់ណោះឲ្យតែស្លាប់ហើយហើយចុះអាជាតិនោះវាកើតមកពីស្អីទៀតថាមានទីកន្លែងកើតគឺភពហើយភពនោះវាកើតមកពីណាថាវិញ្ញាណតតាំងក្នុងក្នុងអារម្មណ៍ពងនឹងឈ្មោះតាភពហើយតែត្រេកត្រអាលនឹងឈ្មោះតាជាតិអាសេចក្តីពេញចិត្តត្រេកត្រអាលជាតិបង្កើតឡើងហើយតែជាតិកើតឡើងហើយជារាមរណៈតាមមកតែខ្សត់កើតឡើងតាមមកបើបងប្អូនមិនតន់បាន Subscribe នៅ Channel KK CCTV នេះ